ស្វាគមន៍ត្រឡប់មកកាន់ K-pop World Festival កម្មវិធីប្រកួតរាំនិងច្រៀងជាលក្ខណៈ K-pop ដែលធំជាងគេ នៅក្នុងប្រទេសកម្ពុជាការតន្ទឹងរង់ចាំរបស់លោកអ្នកឥឡូវនេះបានត្រឡប់មកវិញហើយ ហើយក្នុងឆ្នាំនេះគឺកាន់តែប្លែកនិងធំជាងមុន មានតែ12ក្រុមតែប៉ុណ្ណោះដែលនឹងត្រូវបានជ្រើសរើសទៅវគ្គប្រកួតបឋមនៅប្រទេសកម្ពុជាដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី17ខែមិថុនាឆ្នាំ2022នៅ Hall CKCC ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ជ័យលាភីលេខ3នឹងទទួលបានទឹកប្រាក់ចំនួន300ដុល្លារលេខ2នឹងទទួលបានទឹកប្រាក់ចំនួន500ដុល្លារ លេខ1នឹងទទួលបានទឹកប្រាក់ចំនួន1000ដុល្លារមិនត្រឹមតែប៉ុណ្ណោះយើងក៏មានរង្វាន់លើកទឹកចិត្តជូនដល់អ្នកដែលទទួលបានជ័យលាភីលេខ4និងលេខ5ផងដែរក្នុងចំណោមបេក្ខជនដែលទទួលបានជ័យលាភីលេខ1លេខ2និងលេខ3នឹងអាចមានឱកាសតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតវគ្គផ្ដាច់ព្រាត់នៅឆាងវ៉ុនប្រទេសកូរ៉េចុះឈ្មោះចាប់ពីថ្ងៃទី27ខែមេសារហូតដល់ថ្ងៃទី27ខែឧសភាឆ្នាំ2022សម្រាប់ព័ត៌មានលម្អិតសូមតាក់ទងមកកាន់ ការតាមក្តីសុបិនរបស់អ្នក Follow Your Dream K-pop World Festival ជួបគ្នាឆាប់ៗនេះ